រឿងរ៉ាវប្តឹងប្តល់រវាងប្តីប្រពន្ធតារាសម្ដែងដ៏ល្បីមួយគូនេះនៅមិនទាន់ចប់នៅឡើយទេ Amber ក្រុមប្តឹងឧទ្ធរប្រឆាំងអតីតស្វាមីដោយជឿជាក់ថានាងនឹងឈ្នះកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2022គឺជាថ្ងៃដែលកំពូលតារាសម្ដែង Hollywood Johnny Depp ត្រូវចៅក្រមប្រកាសថាអ្នកឈ្នះលើបណ្ដឹងបរិហាកេរ្តិ៍ ប្រឆាំងនឹងអតីតប្រពន្ធ Amber Heard ដោយលោកទទួលបានសំណង15លានដុល្លារនិងទទួលបានការអបអរសាទរយ៉ាងច្រើនលើលោកពីសំណាក់អ្នកគាំទ្រសម្រាប់ជ័យជំនះមួយនេះ គួររំលឹកថា ទីបំផុត Johnny Depp ឈ្នះក្តីលើអតីតភរិយា និងបានសំណង15លានដុល្លារទោះយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធជាច្រើនបានបញ្ជាក់ប្រាប់ទស្សនាវដ្តី Earth Weekly ឲ្យដឹងថា100%តារាសម្ដែងស្រី Amber Heard មានបំណងប្តឹងឧទ្ធរចំពោះសាលក្រមនេះ ហើយនាងថែមទាំងជឿជាក់ថា នាងនឹងឈ្នះនេះបើយោងតាមទស្សនាវដ្តី Earth Weekly ចេញផ្សាយនៅថ្ងៃទី5ខែមិថុនាឆ្នាំ2022នេះអ្នកស្និទ្ធនឹងតួឯកស្រីដុលល្បីរូបនេះបានប្រាប់ Earth Weekly កាលពីពេលថ្មីថ្មីនេះថានាងមានការអំពាវនាវ100%លើសេរីភាពនៃការបញ្ចេញមតិហើយកំពុងប្រាប់មិត្តភ័ក្តិថា នាងបដិញ្ញាចិត្តនឹងប្តឹងឧទ្ធរទៅតុលាការកំពូលខណៈដែលឯកសារតុលាការមិនទាន់ត្រូវបានប្តឹងផងនោះតារាស្រីវ័យ36ឆ្នាំរូបនេះមិនព្រួយបារម្ភអំពីការបាត់បង់សំណងទៅអតីតស្វាមីនោះទេ ដោយសារនាងជឿជាក់ថា នាងនឹងឈ្នះលើបណ្ដឹងឧទ្ធរគួររំលឹកថា Johnny Depp បានប្តឹង Amber Heard នៅក្នុងទឹកប្រាក់50លានដុល្លារ បន្ទាប់ពីនាងបានសរសេរអត្ថបទសម្រាប់កាសែត Washington Post កាលពីឆ្នាំ2018ដោយនាងបានហៅខ្លួនឯងថាអិសរាជជនសាធារណៈតំណាងឲ្យការរំលោភបំពានក្នុងគ្រួសារហើយក្រោយមកនាងបានសម្រេចប្តឹងអតីតស្វាមី ក្នុងទឹកប្រាក់100លានដុល្លារចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ